បាទបើនិយាយពី Manchester United យប់នេះឲ្យជ័យទៅកាន់ West Ham ហ្នឹងគឺកន្លះស្និតដាច់បាទកន្លះស្និតដាច់ការប្រកួតនៅក្នុងទឹកដីរបស់ Manchester United គឺភាគច្រើនតែម្ដងគឺ Manchester United អាចយកឈ្នះទៅលើ West Ham បានភាគច្រើនគឺ Manchester United ឈ្នះប៉ុន្តែក៏មានភាគច្រើននោះគឺក្នុងការស្មើដែរតែប្រសិនបើឲ្យ West Ham យកឈ្នះទៅលើ Man U គឺជារឿងមួយដែលពិបាកណាស់កម្រនឹងឈ្នះណាស់ការប្រកួតដែល West Ham យកឈ្នះទៅលើ Man U ចុងក្រោយនេះគឺជាការប្រកួត League Cup ដែល West Ham បានទម្លាក់ Manchester United នៅក្នុងលទ្ធផល1ទៅ0បាទការប្រកួតចុងក្រោយរវាងក្រុមទាំងពីរហ្នឹងគឺ League Cup នេះឯងបាទដែល West Ham ទម្លាក់ Man U ក្នុងទឹកដីរបស់ Manchester United ក្នុងលទ្ធផល1ទៅ0បាទប្រាំប្រកួតចុងក្រោយនេះគឺទើបតែឃើញប្រកួតចុងក្រោយទេដែល West Ham យកឈ្នះទៅលើ Man U ក្រៅពីនឹងគឺអត់ដែរឈ្នះទេមានតែស្មើនឹងចាញ់ប្រាំប្រកួតចុងក្រោយរបស់ Manchester United ឈ្នះ3ស្មើ1ចាញ់1 ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះ3ស្មើ1ចាញ់1ដូចគ្នាការប្រកួតក្នុងដីចុងក្រោយឈ្នះទៅលើ Aston 1ទល់នឹង0លក្ខណៈ FA Cup ហើយការប្រកួតចុងក្រោយបំផុតនឹងរបស់គាត់នឹងគឺយកឈ្នះទៅលើ Brentford 3ទល់នឹង1ក្នុងនោះផងដែរសម្រាប់ West Ham 5ប្រកួតចុងក្រោយឈ្នះ4ចាញ់1ទើបតែចាញ់ប្រកួតចុងក្រោយឯងចាញ់ទៅលើ Leeds United ក្នុងលទ្ធផល2ទល់នឹង3បាទការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ចាញ់2ស្មើ1 ពីរប្រកួតចុងក្រោយក្រៅដីឈ្នះទាំងពីរប្រកួតការប្រកួតក្រៅដីចុងក្រោយជ្រើឈ្នះទៅលើ Crystal Palace 2ទល់នឹង3បាទណែគេកំពុងល្អប្រសើរដែរណា Man U មិនប្រកាសថាអាចយកឈ្នះបានស្រួលស្រួលទេយប់នេះសម្រាប់ Manchester United សឹងតែនិយាយថាសឹងតែគ្រប់ប៉ុន្តែ បាត់បង់កីឡាករមួយចំនួនដូចជា Lindelof បាទបាត់បង់ Lindelof ពូប៉ុកបា Eric Bailly ហើយនិង Aaron Wan-Bissaka 4រូបនេះគឺមិនអាចចូលរួមបានទេហើយក្នុងនោះផងដែរលុកសនៅមិនទាន់ full form 100%ទេអញ្ចឹងវាអាចនឹងពិបាកតិចយប់នេះអាចនឹងចំនួនដោយ Alex Telles ដែរបាទក្នុងនោះផងដែរសម្រាប់ Cristiano Ronaldo ហើយជាមួយនឹងបាទ Edison Cavani អាចនឹងមិនមានវត្តមានទេនៅក្នុងយប់នេះអញ្ចឹងគ្រាន់និយាយថាអាចនឹងណាប្រិមិត្តមិនទាន់ច្បាស់ការ100%ទេ Line up គឺ1ម៉ោងមុនការប្រកួតទើបច្បាស់បាទមុន1ម៉ោងមុនការប្រកួតទើបច្បាស់ Line up បាទ សម្រាប់ការប្រកួតនៅក្នុងយប់នេះយើងអាចនិយាយបានថាប្រវត្តិដែលធ្លាប់ជួបគ្នា គឺ Manchester United ល្អជាង5ប្រកួតចុងក្រោយ Manchester United ល្អជាងបាទ5ប្រកួតដែលក្រុមទាំងពីរធ្លាប់ជួបគ្នាណាបាទការប្រកួតក្នុងដី Manchester United ចុងក្រោយលក្ខណៈ League Cup ទេដែលនៅក្នុងឆ្នាំនោះគឺ West Ham យកឈ្នះ1ទៅ0តែការប្រកួត Premier League នៅក្នុងដី Man U ចុងក្រោយយកឈ្នះទៅលើ West Ham 1ទៅ0វិញបាទអញ្ចឹង មែនមែន West Ham មែន Man U Man U លេងមែន West Ham នឹងខ្លាំងជាង Man U ឯណាបាទ5គូចុងក្រោយរបស់ Man U គឺ Manchester United នឹងគឺសបាសបាគ្នា50 50ជាមួយនឹង West Ham ព្រោះ West Ham 5ប្រកួតចុងក្រោយនឹងគាត់ចាញ់តែមួយប្រកួតចុងក្រោយឯងក្រៅពីនឹងគឺឈ្នះទាំងអស់ប៉ុន្តែសម្រាប់ Manchester United នឹងគាត់ចាញ់តែមួយប្រកួតទេបាទក្រៅពីនឹងក៏គាត់មិនបានចាញ់ដែរគាត់ឈ្នះ3គាត់ស្មើ2អញ្ចឹងឈ្នះ3ស្មើ1បាទសូមបេតោ ចឹងមានន័យថាសម្រាប់ Man U ក៏មិនមែនអត់ដែរបើនិយាយរឿងកីឡាករយើងមិនបាច់និយាយទេកីឡាកររបស់ Manchester United គឺវាវាដាច់ទៅហើយទៅលើកីឡាកររបស់ West Ham ហ៎បាទប៉ុន្តែដូចខ្ញុំរៀបរាប់ជូនទៅកាន់ប្រិមិត្តចឹងតាក់ទងជាមួយនឹងលោក David Moy គាត់មានរឿងបាទជូចត់ជាមួយ នឹង Manchester United យប់នេះគាត់នឹងមិនបណ្ដាយបណ្ដោយទេត្បិតតែការប្រកួតនេះគឺនៅក្នុងទឹកដី Old Trafford បើយើងទៅមើល ប្រព័ន្ធលេងរបស់ Manchester United ចុងក្រោយគឺមានបញ្ហាច្រើនយប់នេះអាចមានអត្រាស្មើច្រើនបាទស្មើច្រើនបាទយប់នេះខ្ញុំឲ្យ Manchester United ជាមួយនឹង West Ham ស្មើគ្នា ក្នុងលទ្ធផល2ទល់នឹង2បាទបាទ Minoli បាទខ្ញុំនិយាយ តាំងពីនៅក្នុងក្រុមគឺខ្ញុំជើងខ្លាំងរង Man U បាទជាងក្នុងគ្រូតាហើយមាននូលីបាទនិយាយពី Greenwood ដែរ Greenwood នៅតែជា Greenwood ចឹងប្រិមិត្តបាទអត់មានទៅណា ទេ Greenwood នៅតែហ្នឹងបាទ Man U Man U លេងម៉ោង10បាទ Man U លេងម៉ោង10បាទឥឡូវនេះសូមសរុបជូនទៅកាន់ប្រិមិត្តតិចទៅបាទប្រហែលជាមិនរៀបរាប់ជូនប្រិមិត្តច្រើន ពេកទេ បាទក៏ព្រោះតែពេលវេលាយើងក៏ចិត្តដល់ដែរបាទអញ្ចឹងខ្ញុំជម្រាបជូន Manchester City តែហ្មងទៅ បាទសម្រាប់ Manchester City យប់នេះគឺឲ្យជ័យរហូតដល់មួយសិតកន្លះបូក2ការប្រកួតក្នុងទឹកដីរបស់ Southampton នោះគឺ Manchester City គឺនៅតែមានព្រៀបដដែល5ប្រកួតចុងក្រោយរវាងក្រុមទាំងពីរនេះយើងឃើញថា Southampton ឈ្នះមួយលើកគត់ហើយ Manchester City ឈ្នះ2លើកបាទស្មើមួយលើកបាទអញ្ចឹងគេថា Manchester City ឈ្នះ3លើកស្មើមួយលើកចាញ់មួយលើកបាទអញ្ចឹងល្អរបស់គេដែរណាហើយការប្រកួតនៅក្នុងទឹកដី Southampton បាទឈ្នះចុងក្រោយបំផុតគឺនៅរដូវកាល2020ដែល Southampton ទៅឈ្នះ Man City 1ទៅ0 បាទការប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺ0ទល់នឹង0បាទ5ប្រកួតចុងក្រោយរបស់ Southampton បាទឈ្នះ2ស្មើ2ចាញ់1ការប្រកួតក្នុងដី5ប្រកួតចុងក្រោយ គឺអត់ទាន់ចាញ់ទេស្មើ3ឈ្នះ2ណែអត់សូវស្រួលម៉ានទេណាបាទ Man City យំនឹងអត់សូវស្រួលទេ បាទការប្រកួតក្រៅដីបាទការប្រកួត5ប្រកួតចុងក្រោយរបស់ Man City ឈ្នះទាំង5ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ5ចាញ់1ការប្រកួតក្រៅដីចុងក្រោយ FA Cup ឈ្នះទៅលើ Sweden 4ទល់នឹង1 នៅក្នុង Premier League ឈ្នះទៅលើ Arsenal 2ទល់នឹង1ការប្រកួតចុងក្រោយរបស់ Manchester City យកឈ្នះទៅលើ Chelsea 1ទល់នឹង0បើសិនជាយើងនិយាយអំពីកីឡាករយប់នេះ បាទកីឡាកររបស់ Southampton គឺបាត់ Theo Walcott បាទបានចូលលេងឯតំបន់ប្រយុទ្ធបាទនឹងកីឡាករចំនួន3រូបទៀតអត់បានចូលលេងទេបាទហើយសម្រាប់ Manchester City វិញគឺដូចជាអត់មានបញ្ហាអីទេដូចជាបាត់ Marian Mares ហើយនឹង Zinchenko ហើយនឹងកីឡាករ Cole Palmer ក្រៅពីនឹងដូចពេញជើងទាំងអស់សម្រាប់ Manchester City Edison Moreira Raheem Sterling Jay Grealish Phil Foden បាទ Kevin De Bruyne បាទអឺ Bernardo Silva បាទមកទាំងអស់នៅក្នុងរាត្រីនេះអញ្ចឹងបើសិនជាយើងនិយាយអំពីប្រវត្តិដែលធ្លាប់ជួបគេគ្នា Manchester City ក៏ល្អជាង5ប្រកួតចុងក្រោយ Manchester City រឹតតែល្អជាងកីឡាករក៏ Manchester City ល្អជាងដាច់ដែរបាទយប់នេះបើសិនជាយើងមើលគ្រាន់តែមើលស្រាលស្រាលយើងអាចមើលដឹងថា Manchester City យប់នេះគឺដឹងតែឈ្នះហើយប៉ុន្តែខ្ញុំផ្ដល់ជូនថាយប់នេះ Manchester City ឈ្នះតែគាត់ទេប្រិយមិត្តអត់ឈ្នះជាមួយគាត់ទេបាទយប់នេះខ្ញុំផ្ដល់ជូនឲ្យ Manchester City យកឈ្នះទៅលើ Southampton ក្នុងលទ្ធផល2ទល់នឹង1បាទនេះប្រយ័ត្នណាប្រិមិត្តប្រយ័ត្នស្មើបាទប្រយ័ត្នស្មើប្រិមិត្តបាទតែ Manchester City គេល្អជាងដាច់ទៅហើយបើបាល់ឲ្យទៅស្មើវាអាក្រក់មើលណា បាទខ្ញុំផ្ដល់ជូនឲ្យ Manchester City ឈ្នះតែឈ្នះតែគាត់ទេលទ្ធផល2ទៅនឹង1បាទពីសូណាបាទសូរិនផលវិនិយោគក្រុមណាខ្លះយប់នេះបាទអឺសម្រាប់យប់នេះប្រិមិត្តអាចចូលទៅកាន់ក្រុមរបស់ខ្ញុំទៅ បាទខ្ញុំផ្ដល់ជូនឲ្យប្រិមិត្តតាមក្រុមរបស់ខ្ញុំបាទអឺ អាចនឹងចូលមើលបាន បាទខ្ញុំភីណាហើយបាទតែថ្ងៃនេះដោយសារតែយើងយឺតយ៉ាវតិចតែពិតខ្ញុំត្រូវប្រើគូរកគូឲ្យប្រិមិត្តច្រើនណាប៉ុន្តែដោយសារតែគូយប់នេះគឺអត់តាន់ជូនប្រិមិត្តអញ្ចឹងសុំប្រិមិត្តតែប៉ុណ្្នឹងចោះបាទសុំតែប្រិមិត្តតែប៉ុណ្្នឹងចោះព្រោះដោយសារតែយើងជិតដល់ម៉ោងឡាយហើយ